ប្រិមិត្តជាទីមេត្រីចៅស្រីរៀបការលោកតាអាយុ101ឆ្នាំខំដើរកាន់ទាំងញ័រយកគេអកដែលសល់ពីយាយយកទៅឲ្យចៅចាថាតើគឺជាមរតកអ្វីនោះឥឡូវយើងតាមដានរឿងលំអិតទាំងអស់គ្នា ថ្ងៃមង្គលការជាថ្ងៃដែលកូនកំឡោះកូនក្រមុំរំភើបចិត្តហើយក៏ជាពេលវេលាដែលទទួលបានការអបអរសាទរពីក្រុមគ្រួសារតែអ្វីដែលកាន់តែរំភើបចិត្តខ្លាំងនោះពេលដែលដូនតា ជូរេមានអាយុច្រើន នៅអាចមានឱកាសចូលរួមជូនពរកូនកំលោះកូនក្រមុំហើយថែមទាំងមានកាដូជូនទៀនជាក់ស្ដែងរឿងរ៉ាវរំភើបចិត្តមួយបានកើតឡើងនៅប្រទេសវៀតណាមកាលពីពេលថ្មីៗនេះដោយលោកតាវ័យ101ឆ្នាំប៉ុន្តែនៅមានសុខភាពល្អអាចដើរបាន បានដើរទៅជូនកាដូចៅស្រីទាំងរញីរញ័រក្នុងថ្ងៃពិសេសដោយជាគ្រឿងមាសពេជ្រដែលសន្សំទុកជាច្រើនឆ្នាំមកហើយ។ តាមការរៀបរាប់បានឲ្យដឹងថាលោកតាមានអាយុ101ឆ្នាំហើយតែគាត់ប្រាប់ថាគាត់ចង់ជូនកាដូទៅចៅដោយខ្លួនឯងនិងជូនពរនាងដោយផ្ទាល់មាត់ថង់កាដូនេះគឺជាគ្រឿងមាសដែលលោកយាយនិងលោកតាបានទិញមករក្សាទុកសម្រាប់ជាកាដូថ្ងៃពិសេសរបស់ចៅ។ លោកយាយស្រឡាញ់មើលថែវាខ្លាំងណាស់ដោយគាត់បានរក្សាទុកវាយ៉ាង ល្អមុនពេលគាត់បាត់បង់ជីវិតទៅ តែគួរឲ្យសោកស្ដាយដែលគាត់មិនបាននៅដល់ថ្ងៃពិធីមង្គលការតែគាត់បានផ្ដាំថាកុំភ្លេចណាតាយកវាឲ្យចៅសំណប់ចិត្តខ្ញុំពេលដែលបានទទួលឃើញថាកូនកំលោះកូនក្រមុំពិតជាសប្បាយរីករាយហើយក៏រំភើបជាខ្លាំងពេលដែលទទួលកាដូដ៏មានតម្លៃពីលោកតាបែបនេះ។ ចានេះគឺជារឿងរ៉ាវពិតមួយដែលកើតឡើងនៅប្រទេសវៀតណាមដែលលោកតា មានវ័យរហូតដល់101ឆ្នាំទៅហើយគឺហេតុតែ ស្រឡាញ់ចៅគឺខំស្កាត់ទាំងរញីរញ័រដើរយកកាដូមកជូនចៅ ដែលកាដូនោះគឺជាគ្រឿងមាសដ៏មានតម្លៃសល់ពីគេរបស់លោកយាយមក ដោយលោកយាយមុននឹងគាត់បាត់បង់ជីវិតទៅផ្ដាំថាទុករបស់នេះឲ្យចៅ សំណប់ចិត្តរបស់គាត់ ចាអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាតេតងនៅព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា